លិចហើយសារិកាអូនណាយអូននៅអោទីណាអើយបងខំស្រែកហើយហៅអូ កែវអើយបាត់រូបអោស្រីស្មោះសារិកាអូនរត់ណៃចោលបង ស្លាងហើយស្រីថ្លៃបាត់មុខម្ចាស់ឯងហើយរលឹងកែវហើយយល់តែអោក្លែ សារិកាបងអាយប្រលប់ស្ងាត់ហើយ កែវអាយឲ្យចាញ់មកអើយអូនណាក្លិនអើយអើយក្លិនស្រី ថ្មីអើយប្រលឹងបងណាយឲ្យបងអសោកាងអើយអសារិកាមាសបងអសា មករៀបអកាស្រីអើយមកទទួលលើ ងសាបងអាយរៀបការ